ណាហើយជាបន្តទៅខ្ញុំប្រកាសណាខ្ញុំបាទសម្ដែងពីជាដកមួយទៀតកាលណាសម្ដែងចាំកិនរៈជាដកទៀតខ្លីទេ គឺព្រះដ៏មានប្រភាព្រះអង្គទ្រង់ជាង ទៅកាន់នគរកបិលភ័ស្មេតតនគររបស់ព្រះអង្គនៅពេលដែលព្រះអង្គត្រាស់ដឹងហើយ ព្រះអង្គទ្រង់គង់នៅនាវត្តវេលវ័នជាកលន្តកនិវេបស្ថានចិត្តក្រុងរាជក្រឹសក្នុងរវាងវសាទី1និងទី2ណាព្រះអង្គទ្រង់យាងទៅដោយភិក្ខុសង្ឃជាព្រះអរហន្ត20000អង្គក្នុងដំណើរផ្លូវដែលយាងទៅ អំពីក្រុងរាជក្រឹសទៅនគរកបិលភ័ស្តុគឺថាធ្វើដំណើរឡើងទៅកាន់ទិសឧត្តរទាំងឡើងទៅកាន់ទិសឧត្តរ 60យោជព្រះអង្គទ្រង់ពុទ្ធដំណើរអនុគ្រោះសត្វលោកតាមផ្លូវអស់60ថ្ងៃទៀតហើយក្នុងភាពក៏ក្រឹកក៏ក្រែងអស្ចារ្យទាំងការលោកទេជីដែលញ៉ាំងត្រកូលឲ្យជ្រះថ្លានឹងតែងតែនាំដំណឹងទៅថ្វាយព្រះពុទ្ធបិតាប្របាទសិរីសធោទនៈជារឿយរឿយទាំងរាល់ថ្ងៃញ៉ាំងត្រកូលឲ្យរីករាយជ្រះថ្លា ណាហើយនាំចង្ហាន់បិណ្ឌបាតអំពីនគរនឹងមកផង ពួកមនុស្សតាមផ្លូវទំនប់បំរុងផងទេវតាទំនប់បំរុងផងរួចទៅចូលទៅកម្មនគរសំដែងរិទ្ធសំដែងភ្លៀងបោកពពហើយសំដែងវិស្សន្តរៈជាដកនិងសំដែងប្រធពផ្សេងផ្សេងរហូតសំដែងធម្មបាលជាដកប្រោសប្របាទសេរីសធោចនៈក្នុងកាលនោះព្រះអង្គទ្រង់យាងទៅកាន់ប្រាសាទរបស់យសោតរាពិម្ពារាហុលមេតាទៀត ព្រះនាងយសោធរាដឹងថាព្រះស្វាមីអតីតណាគឺជាស្វាមីស្ដេចយាងទៅដូច្នេះបានចាត់ចែងឲ្យស្រីអ្នករំទាំងអស់ទាំង40000នាក់ហើយក្នុងនឹងមានខត្តយៈកញ្ញាទាំងខត្តយៈកញ្ញានឹង10090នាក់ឆ្លៀកពាក់សម្ពុតអ្នកបុស្សទាំងអស់ លៀកពុតលៀកពាក្យសម្ពុតការសាយៈទាំងអស់មកជុំវិញមុខប្រាសាទនឹងទាំងអស់ទៀតណាហើយដល់ព្រះរាមានភេយាងទៅមួយលើដល់អគ្គសាវកព្រះសិរីបុត្រប្រមុខកលាននិងប្របាទសិរីសធោទនៈពុទ្ធបិតាអ្នកដែលយំមុនគេគឺពួកនាងទាំងអស់នោះឯងទៅជួបព្រះអង្គនឹកព្រះអង្គយំឃើញព្រះអង្គទ្រង់ជាព្រះសម្មាសម្ពុទ្ធនោះវាជ្រះថ្លាឬវាសោយសោក បែកពីព្រះអង្គទៅ6ឆ្នាំអ្នកទាំងអស់ហ្នឹងសិតតែស្នំនៅក្នុងនឹងទាំងអស់ណាហើយចូលទៅដល់ខាងក្នុងអីនោះយៈសោតរានឹងប្រជុំសោយសោករៀបរាប់ដិតដកមកក្រាបថ្វាយបង្គំប្របាទទាព្រះអង្គនឹងឯងយកប្រហោះច្បាច់ប្របាទហើយយកព្រះភ័ក្ត្រទៅផ្ទប់នឹងប្របាទទាំងគូ លើខ្នងប្របាទរបស់ព្រះដែលមានពភាសម្រក់ទឹកភ្នែកលើខ្នងប្របាទហ្នឹងណាអ៊ូលណែនរៀបអរ៉ាប់ខ្ញុំនឹងវាស្រីការកេណីព្រះអង្គទ្រង់យាងទៅបួសមិនប្រាប់ខ្ញុំមួយម៉ាត់អីអីណារៀបរាប់អូហែយំទៅណាបានប្របាទសរិយសធោចនៈហ្នឹងពោលពោលក្រាបទូលព្រះរាមានពភាចំពោះសតនិសានេះស្មោះត្រង់នឹងព្រះអង្គណា តែព្រះអង្គទ្រង់យាងទៅហើយហើយឮថាព្រះអង្គនឹងឆ្លៀកសណ្ដប់សង្ពុតកាសាយៈហើយនាងសោនិសាក៏ឆ្លៀកសណ្ដប់សង្ពុតកាសាយៈដែរព្រះអង្គមិនប្រដាប់អលង្ការនាងសោនិសាក៏លេងប្រដាប់អលង្ការលេងពាក់ផ្កាលេងអីទាំងអស់ហើយឮថាព្រះអង្គនឹងទ្រង់ផ្ទុំផ្ទាល់នឹងដីនាងនឹងក៏ចុះមកខាងក្រោមដែរអត់មានផ្ទុំលើទេនសយនាលើក្រេពូកណោថ្នោយអីទេ ហើយឮថាព្រះអង្គនឹងអត់អាហារសោយតិចអីនាងក៏អត់ខ្លួនឯងដែរបរិភោគសោះតែនឹងខានហើយនាងនៅជាស្ត្រីដូចជាមេម៉ាយអញ្ចឹងព្រះជាតតីនាំយកបណ្ណាការមកស្ដីដំណងនាងនឹងមិនមើលទាំងបណ្ណាការនឹងទៀតស្មោះត្រង់នឹងព្រះអង្គណាស់បានព្រះតែមានវិភាព្រះអង្គទ្រង់ត្រាស់ថាពេលដែលតថាគតបានជាព្រះ សម្មាសម្ពុទ្ធហើយក្នុងជាតិជាចុងក្រោយនេះមិនជាអស្ចារ្យទេក្នុងការដែលរាហុលមេត្តាស្មោះត្រង់នោះក្នុងអតីតជាតិនោះនៅក្នុងកំណើតជាគេណជាការអស្ចារ្យណាស់ដែលចាំកិនរីស្មោះត្រង់នឹងតថាគតក្នុងការនោះ ណាព្រះអង្គទ្រង់សម្ដែងឲ្យដល់មនុស្សក្នុងនោះរាប់ម៉ឺននាក់ស្ដាប់ទាំងណារួចទៅតាដែលព្រះអង្គចាប់ផ្ដើមសម្ដែងក្នុងពជាដកហ្នឹងព្រះរាជាគ្រប់គ្រងក្នុងនគរពរាណសីព្រះរាជាហ្នឹងមិនគឺនរណាក្នុងកម្មនោះបានមកជាទេវតតទាំងណាគ្រប់គ្រងក្នុងនគរពរាណសីហ្នឹងហើយព្រះបរមពុរិស័ទ កើតជាកេណនៅនេះដែនដីនៃព្រីហែមពៀនទៀតនៅកំពូលភ្នំចន្ទមូលពេលរដូវភ្លៀងអត់ចុះមកទេពេលរដូវរាំងផ្ការីកនាំគ្នាចុះមកក្នុងទីវាលស្រឡះហើយផ្ការីកនោះណាចុះមកហើយពួកទីណច្រើននៅនឹងដែនដីនៃព្រៃហែមពៀនហ្នឹងព្រះព្រមពុរិស័ទនឹងកើតជាកេណហើយ ប្រពន្ធហ្នឹងគឺច័ន្ទកិនរៃហ្នឹងណាដែលជារហុលមេត្តាណាទៀតក្នុងកាលហ្នឹងណាជាប្តីជាប្រពន្ធនឹងគ្នាហើយដល់ពេលរដូវរាំងចឹងទឹកតែរាំងភ្លៀងចឹងទៅមេឃវាស្រឡះទឹកនឹងហូរធ្លាក់ពីភ្នំមកទាំងពីរអ្នកនឹងចុះមកផុតពីភ្នំច័ន្ទតែមូលនឹងមកហើយមកលេងក្នុងវាស្រឡះ គេណបរិភោគផ្កាទៀតណារើសផ្កាបរិភោគផ្កាមានក្លិនក្រអូបបរិភោគទៅហើយនាងគេណស្រីនោះគេយកសរាយផ្កាហ្នឹងកន្លែងខ្លះគេយកមកពាក់ទៅបិទបាំងកាយដែរណាកន្លែងខ្លះក្រងផ្កាទៀតក្រងផ្កាយកមកធ្វើជាសម្លៀកបំពាក់សបាយហើយព្រះបរមពុរិស័ទមានខ្លុយផ្លុំទៀត ណាផ្លុំខ្លុយរួចទៅច្រៀងហើយប្រពន្ធនោះរំរំមកគៀងព្រះបរមពុរិស័ទអញ្ចឹងព្រះបរមពុរិស័ទងើបពីផ្លុំខ្លុយរំដែររំហើយផ្លុំខ្លុយផងណានាងប្រពន្ធឯនោះច្រៀងផងរំផងសបាយអស់លេខចឹងណាពីអ្នកហ្នឹងហ្នឹងហើយស្រាប់តែនិយាយអំពីព្រះរាជាប្រគល់រាជសម្បត្តិឲ្យគេគ្រប់គ្រងរយៈព្រះអង្គអបសុខ ចេញមួយព្រះអង្គឯងមកប្រពៀតព្រៃស្ពាយស្ត្រាវុធត្រួញមកចូលចូលទៅជ្រៅជ្រៅជ្រៅទៅទៅដល់ជាយភ្នំហែមប្រពៀតហ្នឹងចឹងរាប់តែលឺសំឡេងច្រៀងហ្នឹងអែបអែបអែបមើលទៅឃើញពីរអ្នកហ្នឹងកំពុងតែសបាយហើយស្រាប់តែមានតម្រេកស្រឡាញ់នាងស្រីហ្នឹងហ្មងទៅនាងចាំកិនរីហ្នឹងតែស្ដាប់សរាយនោះខ្លះ ហើយអាទៅដប់សេរីទៅវាឃើញរៀងហើយអាកន្លែងខ្លះស្លៀកផ្កាអញ្ចឹងទៅវាមើលទៅវាល្អទៀតណាមានការបិទបាំងរាងកាយអីអញ្ចឹងផងដែរទៅវាស្អាតហើយយើងដឹងស្រាប់ហើយមើលតែមនុស្សណាស្អាតរៀងល្អហ្នឹងគេអូរៀងដូចគេណណាយើងសរសើរមនុស្សរៀងដូចគេណណាហើយដល់អញ្ចឹងស្រឡាញ់ចឹងស្រឡាញ់គេណស្រឡាញ់នាងហ្នឹងដល់អញ្ចឹង គិតសម្រាប់ប្តីនឹងមិនត្រឹមតែគិតទាញព្រួញបាញ់ព្រះបរមពុរិស័ទចឹងហើយនាងឯនោះកំពុងតែច្រៀងនេះវាអត់បានឮសំឡេងព្រួញស្រាប់តែព្រះបរមពុរិស័ទត្រូវព្រួញដួលដួលទៅក្រាបប្រាប់សន្លប់ហ្មងចឹងសន្លប់ហើយនាងឯនោះដល់ដល់ទៅងាកមើលមកវាបាត់អាសំឡេងខ្លុយសំឡេងច្រៀងហើយឃើញដួលទៅឃើញឈាមហូរចឹងឃើញឈាមហូរអត់ត្រាំមិនបាន អួលអាក់ឡើងយំយំរត់ទៅអោបស្វាមីអោបប្តីនឹងឯងដល់អញ្ចឹងព្រះរាជានោះចេញមកដឹងថាគេណោប្រុសនឹងស្លាប់ហើយចេញមកលួងលោមចន្ទកិនរីណាលួងលោមដើម្បីស្រឡាញ់ណាណាលួងលោម ក៏ប៉ុន្តែមានសេចក្តីនៅក្នុងប្រជាដកនេះចឹងណាសេចក្តីនៅក្នុងប្រជាដកនេះគឺសំដែងចាប់ផ្ដើមណាអំពីព្រះបរមពុរិស័ទណាដែលត្រូវព្រួញដែលត្រូវព្រួញណាមុននឹងសន្លប់ក៏បានពោលឡើងទៀតណាមុននឹងសន្លប់ណាចន្ទកិនរៈពោលថានេះចាប់ដើមពី3ដកទៅហ្នឹង ណាណាដូរដូរខ្សែអត់សិនទៀតណាអោនៅក្នុងចន្ទនរៈជា10ណាចន្ទនរៈជា10ចាប់ផ្ដើមអំពីព្រះបរមពុរិស័ទនៅពេលដែលត្រឹងព្រួញហើយនោះក៏មានសេចក្តីសោកពោលឡើងណាមិនមាននាងចាំទេជីវិតនេះប្រហែល ជាត្រូវដាច់ហើយព្រោះប្រពល់ទៅដោយឈាមយើងនឹងលះបង់នៅជីវិតក្នុងថ្ងៃនេះឯងហើយមនាលនាងចាំពីជីវិតរបស់យើងនឹងរលត់ជីវិតរបស់យើងជាຕົកពេញទៀតចុះហើយអប្រតិយរបស់យើងក្តាប់ណាស់យើងលំបាកក្រៃពេកព្រោះហេតុតែនាងចាំពីកំពុងតែមានសេចក្តីសោកមិនមែនព្រោះការសោកដទៃទេយើងនឹងស្វិតក្រពោនដូចជាស្មៅដែលគេដាក់លើថ្មក្តៅដូចជាដើមឈើដែល កាត់ស្បាច់រីកហើយយើងនឹងរីស្ងួតដូចជាស្ទឹងដែលមានទឹកមិនពេញព្រោះនាងចាំទាកំពុងសោកមិនមែនប្រការសោកប្រទេសទេទឹកនេកទាំងឡាយរបស់យើងនេះហូរទៅដូចជាភ្លៀងក្បែរជើងភ្នំហូរទៅព្រោះហេតុជានាងចាំទាកំពុងសោកមិនមែនព្រោះការតែសេចក្តីសោកប្រទេសឡើយព្រះរំពោធិសត្វនឹងត្រូវព្រួយទៅនឹកអាណិតប្រពន្ធនឹកអាណិតប្រពន្ធកំព្រីកំព្រានៅតែឯងនឹកមានសេចក្តីសោក សំណោះអាឡោះអាឡៃដឹងច្បាស់ដឹងច្បាស់ថាប្រពន្ធនឹងមិនសោកយកនិយាយក្រៃទួញហើយឡើយគ្រាន់តែនឹកឃើញតែប្រពន្ធសោករេងប៉ុណ្ណឹងខ្លួនឯងហ្នឹងសោកសោកហ្នឹងមិនមែនជារឿងកថានឹងត្រូវព្រួយដឹងថានឹងងាប់យ៉ាងណាអត់មានសោកក្នុងរឿងហ្នឹងទេណាត្រូវព្រួយហ្នឹងគឺកើតទុកក្នុងចិត្តឯណោះកើតទុកក្នុងចិត្តអាណិតប្រពន្ធដែលប្រាប់ប្រាស់ទៅនោះនឹងព្រះបរមពុរិស័ទណា ដល់ចឹងទៅបានព្រះរាជានឹងចេញទៅចេញទៅលួងលោមលួងលោមនាងហ្នឹងទៅនាងចាំកិនរីហ្នឹងបាននាងចាំកិនរីហ្នឹងដឹងថាអូនេះគឺជាចោហើយចោព្រានព្រៃមនុស្សកាចឬអាក្រក់បាត់ស្ដីអានបាត់ចឹងទៅខឹងទៅខឹងទៅតិចផ្ដាសាមកមករាជបុត្រណាបាញ់នៅប្តី បើអញជាអ្នកកំព្រាប្រាថ្នាហើយលេងស្ដានហ្មងណារាជបុត្រនោះអាក្រក់មែនដីរបស់អញនោះដែលត្រូវសពុតហើយដេកលើផែនដីទៀបគល់ឈើណែរាជបុត្រសេចក្តីសោកក្នុងហត្ថរតីណារបស់អញដែលកំពុងតែសម្លឹងមើលនៅកេណោសូមឲ្យមេត្តារបស់អ្នកមាននៅសេចក្តីសោកក្នុងហត្ថរតីដូចអញដែរតាទៅដល់ម៉ែគេនោះទៀតណែរាជបុត្រ សេចក្តីសោកក្នុងហបរតីណារបស់អញដែលកំពុងតែសម្លឹងមើលនៅកណោសេចក្តីរបស់យើងសូមឲ្យប្រពន្ធរបស់អ្នកឯងសោកសោកក្នុងហបរតីដោយអញដែរណាខាងណាណែរាជបុត្របុគ្គលណាបានសម្លាប់នៅទីណោជាប្តីរបស់យើងជាសត្វដែលមិនប្រទុះចំពោះអ្នកព្រោះការចង់បានអញលួងលោមអញសូមអន់ម្ដាយរបស់អ្នកឯងនោះបានឃើញកូនផងដែល កំពុងតែមានសេចក្តីវិន័យហើយកុំឲ្យបានឃើញប្តីផងណែរាជបុត្រអ្នកណាសម្លាប់នៅសំណដែលជាសត្វមិនប្រទុះព្រោះការចង់បានអញសូមកុំឲ្យប្រពន្ធរបស់អ្នកនោះបានឃើញកូនផងសូមកុំឲ្យបានឃើញប្តីផងអូមានកូនទាំងណាដាក់តាមែនទេណាដល់ដល់ចឹងទៅព្រះរាជា ព្រះជាអត់អត់ខឹងព្រះជាដល់អំណាចស្រឡាញ់ណាស្រឡាញ់នាងនឹងទេលួងលោកនាងនឹងទៀតណាមនាលនាងចាំទាមានភ្នែកដូចជាផ្កានៃតិមរៈព្រឹកក្នុងព្រៃតាមស្អាតណាស់ឈ្មោះតិមរៈតិមរៈព្រឹកក្នុងព្រៃនាងកុំយំកុំសោកឡើយនាងនឹងបានជាអគ្គមហេសីនៃយើងនឹង នាងគឺមាននាងនារីដ៏ច្រើនក្នុងពរិយាតកូលនឹងឯងបូជានាងណាកុំឲ្យយំអីលោកយើងជាប្តីទៅណាយើងនាំទាំងឯងទៅនគរឲ្យបានជាអគ្គមហេសីហើយឲ្យស្រីស្រីទាំងអស់ក្នុងនគរបំរើនាងលួងលោកទេណាណា ចាំងចាត់ចិនរីថែមទៀតទៀតណែរាជបុត្រអ្នកណាបានសម្លាប់នៅជាណជាប្តីរបស់យើងដែលជាសត្វមិនប្រទូព្រោះការចង់បានអញអញស៊ូតែស្លាប់អញនឹងមិនធ្វើជាប្រពន្ធដែរឯងទេណែដែលជាលើចឹងដឹងថាលួងលោមនាងនឹងមិនបានក៏បានពោលថាមនាងនាងកិនរីដែលជាស្ត្រីមានស្ត្រីខ្លាចផងចង់រស់នៅផង មានជាមេមរិទ្ធមានស្លឹកសញ្ញានិងស្លឹកត្រស្នាជាពុជនចូលនាងទៅព្រៃហើយនៅទៀនចុះពួកមរិទ្ធរតីនិងត្រីក៏អាចចំពោះនាងដល់ខំតែគេអត់ស្រឡាញ់ឲ្យយកដល់ទៅយកមរិទ្ធយកសត្វជាប្តីណាហើយក៏បានដើរចេញទៅនឹងទេវតាខូចចឹងដល់ចឹងទៅនាងចាំកិនរៃក៏បីព្រះស្វាមីនឹងឡើងលើភ្នំទៀត 3ឡើងទៅលើភ្នំហើយក៏បានពោលឡើងថាភ្នំទាំងឡាយនោះផងជ្រោះភ្នំទាំងឡាយនោះផងគូហេភ្នំទាំងឡាយនោះផងបបិទ្ធសេណោខ្ញុំកាលតែមិនបានឃើញអ្នកនៅក្នុងទីនោះតើខ្ញុំធ្វើម៉េចទៅចោលសោកណារំលឹកទីកន្លែងដែលស្បសបាយជ្រោះភ្នំផងគូហេភ្នំផងភ្នំទាំងឡាយផងដែលមានពណ៌ខៀវស្រស់នោះ មានស្ដាជ្រុះហោតាមស្ទឹងនោះផងហើយដល់ខ្ញុំទៅតែឯងអញ្ចឹងអត់បានឃើញយកជាស្វាមីតើខ្ញុំនឹងដូចជាបែងរីងរាយយ៉ាងម៉េចទៅ យើងទាំងឡាយរមែងត្រេកត្រអាលជាមួយគ្នានៅភ្នំទាំងឡាយណាបបិទ្ធជាណខ្ញុំកាលតែមិនបានឃើញអ្នកនៅលើភ្នំនោះតែខ្ញុំនឹងដូចម្ដេចទៅភ្នំទាំងឡាយនោះដេរដាស់ទៅដោយស្លឹកឈើគួរឲ្យរីករាយដែលពួកមរឹកសាហាវស្លាប់តែដើរទៅញឹកញយបបិទ្ធជាណខ្ញុំកាលតែមិនបានឃើញអ្នកនៅក្នុងទីនោះតែខ្ញុំនឹងទៅយ៉ាងម៉េចទៅ ក្នុងទាំងឡាយនោះទេរដាស់ទៅដោយការឈើគូអីរីករាយដែលពួកមរឹកសាហាវឆ្លប់ដើរទៅមកញឹកញយបបិទ្ធណកាលដែលខ្ញុំមិនបានឃើញអ្នកនៅក្នុងទីនោះតើទ្រង់ខ្ញុំនឹងទៅជាយ៉ាងដូចម្ដេចទៅស្ទឹងលើភ្នំនិងស្ទឹងក្នុងព្រៃទាំងឡាយមានទឹកដ៏ខ្លាកាលទៅហូរទៅមានផ្កាឈើអន្តែទៅតាមខ្សែទឹកព្រមព្រៀតបបិទ្ធណខ្ញុំកាលដែលមិនឃើញអ្នកនៅក្នុងទីនោះតែធ្វើដូចម្ដេចទៅ ពីកន្លែងដែលយើងធ្លាប់លេងជាមួយគ្នាឬការយកមកធ្វើជាកម្រាលយើងទេទាំងអស់គ្នាក្នុងទីនោះការដែលខ្ញុំមិនបានឃើញអ្នកតែ ខ្ញុំនឹងជាយ៉ាងម៉េចទៅកំពូលភ្នំទាំងឡាយនៃភ្នំហែមពៀនមានពណ៌ខៀវគួរឲ្យពេចពេលរមិលមើលបកិតជាណតើលោកខ្ញុំមិនបានឃើញអ្នកក្នុងទីនោះតើខ្ញុំនឹងជាយ៉ាងម៉េចទៅកំពូលភ្នំទាំងឡាយនៃភ្នំហែមពៀនមានពណ៌លឿងគួរឲ្យពេចពេលរមិលមើលបកិតជាណខ្ញុំតើនឹងមិនបានឃើញអ្នកក្នុងទីនោះតើខ្ញុំនឹងជាយ៉ាងដូចម៉េចទៅកំពូលភ្នំទាំងឡាយនៃភ្នំហែមពៀនមានពណ៌ក្រហមគួរឲ្យរមិលមើលបកិតជាណកាលខ្ញុំមិនបានឃើញអ្នកក្នុង ទីនោះតើខ្ញុំនឹងដូចម្ដេចកំពូលភ្នំទាំងឡាយនៅភ្នំហែមពៀនមានចង់ស្រួចគួរឲ្យពិតពេលរមិលមើលកាលតែខ្ញុំមិនបានឃើញអ្នកតើខ្ញុំនឹងសុខស្រួលយ៉ាងណាកំពូលភ្នំទាំងឡាយ នៃភ្នំឯមពៀនដែលមានពួរសគូឲ្យពេចពេលរមិលមើលបបពេចគេណកាលតែខ្ញុំមិនបានឃើញអ្នកក្នុងទីនោះតើខ្ញុំនឹងអួលអាក់យ៉ាងណាទៅកំពូលភ្នំទាំងឡាយនៃភ្នំឯមពៀនដ៏វិចិត្រគូឲ្យរមិលមើលបបពេចគេណកាលតែខ្ញុំមិនបានឃើញអ្នកក្នុងទីនោះតើខ្ញុំនឹងដូចម្ដេចទៅបបពេចគេណខ្ញុំកាលដែលមិនបានឃើញអ្នកនៅភ្នំគុណមិត្តនោះដែលពួកភូមិទេវតាខ្សែផ្សោយហើយជាភ្នំដេរដាស់ទៅដោយឱសថទាំងឡាយ តើខ្ញុំនឹងយ៉ាងដូចម្ដេចទៅបបិទ្ធគេណខ្ញុំកើតតែមិនបានឃើញអ្នកនៅលើភ្នំគុណមេតនោះដែលពួកគេណខ្សែផ្សោយហើយជាភ្នំដេរដាស់តែដោយឱសថទាំងឡាយតើខ្ញុំនឹងអ៊ូលអាក់សោកសឹកសួលយ៉ាងដូចម្ដេចទៅពលរៀបរាប់ផង3អោបព្រះបរមពុរិស័ទនឹងឯងអោបចុះអោបឡើងទៅវាទៅប៉ះត្រង់ទ្រូងនោះស្រាប់តែមានចំហាយក្តៅឡើងចឹង ដឹងថាអនៅរស់តើដីអញនៅរស់តើអមែនទេដល់អអញ្ចឹងទៅបីឡើងទៅលើកពូលភ្នំអាខ្ពស់ជាងគេចឹងណាដល់អញ្ចឹងទៅនឹកឃើញនឹកឃើញមិនដឹងជាត្រូវរោគឧបាយយ៉ាងម៉េចជួយប្តីនឹកឃើញបន្ទោសទេវតាហ្មងចឹងណាទោសទេវតាហ្មងទេវតានៅក្នុងព្រៃនឹងស្លាប់អស់ហើយហ៎មិនក៏បានជាមិនជួយប្តីខ្ញុំ ស្រែកអញ្ចឹងចឹងណាដល់អញ្ចឹងទៅដោយអំណាចនៃបុណ្យបារមីដែលព្រះនាងយសោចរាពិមពាធ្លាប់បានបំពេញអស់កាលដ៏អង្វែងមកទាំងណារឿងរ៉ាវហ្នឹងនៅក្នុងផែនដីហ្នឹងក្នុងចន្លោះសាសនាព្រះសម្មាសម្ពុទ្ធកសបៈនិងព្រះសម្មាសម្ពុទ្ធបរមគ្រូណាម្ល៉េះហើយការបំពេញបុណ្យបារមីអស់កាលដ៏យូរណាស់មកហើយជាមួយព្រះបរមពុរិស័ទហ្នឹងយកការឈូកទៅបូជា សមេតបណ្ឌិត4អាសង្ខ័យមួយសែនផែនដីមុនម្លេះកាលដែលបានដឹងថាព្រះសមេតបណ្ឌិតបានជាព្រះសម្មាសម្ពុទ្ធក្នុង4អសង្ខ័យមួយសែនកាប់ទៀតចឹងគឺមានឧបនិស្ស័យជាមួយព្រះអង្គបូជាការឈូកដល់ព្រះសម្មាសម្ពុទ្ធផងព្រះអង្គព្យាកររហូតមកទៀតជាកន្សៃសារពេចបំពេញបុណ្យបារមីដល់ក្រៃលែងណាណានៅពេល ចិត្តបរិនិព្វានព្រះនាងពិមពាបរិនិព្វានក្នុងទជន78ទាំងទៅលាព្រះអង្គព្រះនិព្វានពលរៀបរាប់មកលាទោសព្រះអង្គពេលមួយនោះខ្ញុំម្ចាស់កើតជាត្រីម្ដែងមេហើយព្រះអង្គជាត្រីម្ដែងឈ្មោលខ្ញុំម្ចាស់ចាន់គួចង់បរិភោគបណ្ដោលស្មៅយ៉ាប់ខ្លងព្រះអង្គក្នុងកាលនោះជាស្វាមីក៏បានលួងលោមខ្ញុំម្ចាស់ថា មិនអីទេអូនដែងបងទៅយកបណ្ដូលស្មៅយ៉ាប្លង់មកទៅប៉ុនស្មៅយ៉ាប្លង់តែបណ្ដូលស្មៅយ៉ាប្លង់ប៉ុនយកមកវាឡើងលើអាតនុកភ្លឺណាទឹកវាហៀហោទៅព្រានគេកាន់កំបិតកាត់ដាច់កតុយទាំងកាត់ដាច់កតុយប៉ុណ្ណឹងព្រះអង្គអត់ចោលបដូលស្មៅយ៉ាប្លង់ដាច់កតុយហើយនឹងអត់ អត់ចោលបដូរស្មៅយ៉ាប្លងនៅតែពំយកមកឲ្យខ្ញុំម្ចាស់បាបកម្មរបស់ខ្ញុំម្ចាស់ដែលឲ្យព្រះអង្គទៅរកបដូរស្មៅយ៉ាប្លងសូមកុមារទុកច្រើនរឿងណាណាព្រោះធ្លាប់ជាប់ជាកន្សែងសារពេចមកវាមានកំហុសស្គមឆ្គងខ្លះជាភរិយាណាវាសម្ដីដំណាំងមកប្រើប្តីអីចេះចុះសូមកុមារទុករហូតដល់បានផតទាពិចារណាធេរីបានមហាអភិញាទាំងបានអភិញាធំ អាចរលឹកជាតិបាន មួយអសង្ខ័យមួយសែនកាប់ទៀតបណ្ដាស្ត្រីទាំងអស់មានតែម្នាក់នឹងគាត់ចឹងបណ្ដាស្ត្រីទាំងអស់មានតែមួយអង្គនឹងគាត់គឺរាហុលមេតាដែលបានបួសហើយមាននាមថាផតទាទចាណាធេរីខាងភិក្ខុមាន3អង្គព្រះសិរីបុត្រព្រះមោគលាននិងព្រះពេកលៈខាងភិក្ខុនីមានតែមួយអង្គនឹងគាត់ដែលអាចរលឹកជាតិបាន មួយអសង្ខ័យមួយសែនកាប់ចឹង ជំពេញបុណ្យបារមីក្រៃលែងណាស់មុននឹងបរិនិព្វានសំដែងរិទ្ធបរិហាដែលព្រះអង្គឲ្យសំដែងនឹងប្រក្រៃលែងទៅណាមើលនៅក្នុងគម្ពីរអបទានណានឹងដល់ទៅពេលបុណ្យបារមីដែលជាអ្នកមានសេចក្តីល្អប្រព្រឹត្តមកហើយមានភាពស្មោះត្រង់ជាមួយនឹងស្វាមីដ៏ក្រៃលែងដល់អញ្ចឹងក្តៅដល់អាសនៈព្រះអិនទាំងក្នុងការនោះព្រះអនុរុទ្ធកើតជាព្រះអិន ណាក៏បានយាងចុះមកណាយាងចុះមកស្ងាត់ស្ងាត់ស្រួលស្រួលណាក្រែងនាងចាំកិនរីស្ដីថាឲ្យស្ដីថាងាប់ទៅណាអស់ហើយទេវតានោះនៅប្រអិនមកចឹងកាន់អាកណ្ដីទឹកនឹងយកមកជ្រោចលើព្រះបរមពុរិស័ទទាំងជារបួសនឹងទៅមិនតាន់បានដាច់នៅជីវិតិនត្រីណា ជាហ្នឹងបានរស់ងើបឡើងវិញទៅអោបអោប្រពន្ធប្រពន្ធអោប្តីប្តីអោប្រពន្ធហ្នឹងទៅណាពីអ្នកហ្នឹងណារួចបាននាងជាប្រពន្ធនោះបានពោលថាបបិទ្ធព្រំជាម្ចាស់ខ្ញុំសូមថ្វាយបង្គំនៅបាទាទាំងឡាយរបស់លោកហើយប្រអិនថាព្រំហ្មងតែមកប្រុសសัตว์លោកប្រុសប្តីខ្ញុំនេះព្រោះលោកបានស្រោចប្តីដែល ខ្ញុំជាស្រីកំព្រាប្រាថ្នាហើយដោយទឹកអមរិតពោលទឹកពន្រីរបស់ព្រះអិននឹងថាទឹកអមរិតដែលជាទីស្រឡាញ់ដោយពិសេសក្នុងទីដែលបានជួបគ្នាទាំងថាបានបានព្រះអង្គជាព្រំនឹងមកប្រោសប្តីខ្ញុំស្រោចឲ្យទឹកអមរិតនឹងសូមថ្វាយរង្គំទេណាហើយព្រះអិនក៏បានទូលមានទូលមានណានៅលើភ្នំបានហើយណាកុំឲ្យចុះទៅក្បែរ ដែនដីជារបស់មនុស្សកុំឲ្យទៅកុំឲ្យទៅនឹងទៀតណាដល់ពេលហ្នឹងនាងច័ន្ទកិនរីក៏បានពោលថាមកស្វាមីយើងកុំទៅដែនដីរបស់មនុស្សណាជាដែនដីដែលមានការបៀតបៀនដូច្នេះយើងទៅលើកំពូលភ្នំចន្ទៈបរគាត់វិញនាំប្តីទៅកាន់ដៃគ្នារត់ទៅចឹងរត់ទៅលើកំពូលភ្នំណាឥឡូវនេះយើងទាំងឡាយនឹងត្រាច់ទៅកាន់ស្ទឹង ក្បែរភ្នំនៅលើកំពូលភ្នំនិងស្ទឹងក្នុងព្រៃទាំងឡាយនៅលើភ្នំដែលមានផ្កាឈើអណ្ដែតទៅតាមខ្សែទឹកដ៏ប្រងព្រាតទាំងមានឈើផ្សេងផ្សេងដែលដុះហែហមយើងទាំងឡាយនឹងពោលនៅពាក្យជាទីស្រឡាញ់រកគ្នាទៅវិញទៅមកតទៅទៀតណានឹងសាសងគ្នាយើងណាយើងនិយាយនៅពាក្យជាទីស្រឡាញ់ ទៅវិញទៅមកនៅលើកំពូលភ្នំនោះព្រោះនឹកគ្នាសម្បើណាស់យំអស់មកសទុះធំហ្នឹងដល់ពេលបានរស់ឡើងវិញជួបគ្នាវិញអញ្ចឹងបបួលគ្នាទៅនិយាយស្រឡាញ់គ្នានៅលើភ្នំឯណោះណាឬទៅព្រះបរមសាស្តាព្រះអង្គក៏ទ្រង់ប្រជុំនៅពជាដកណាយើងដឹងហើយពជាដកហ្នឹងតើអិនមកជាព្រះអនុរុទ្ធនាងច័ន្ទកិនរីហ្នឹងមកជារាហុលមេតា ឯចំណែកកិណោហ្នឹងក៏គឺតថាគតនេះហើយព្រះអង្គទ្រង់សម្ដែងបញ្ជាក់ថាមិនមែនទៅតែមកស្មោះត្រង់អីនៅក្នុងពេលនេះទេរាហុលមេតានោះធ្លាប់ស្មោះត្រង់ជាមួយស្វាមីនឹងឯងក្នុងកាលនោះព្រះអង្គសម្ដែងប្រធัวនឹងប្រកាសសច្ចធัวទៅរាហុលមេតាបានសម្រេចសោតាបត្តផល ចាប់ពីពេលនឹងមកទាំងណាជាបុគ្គលសមាធិរហូតដល់ពេល ព្រះនាងបជាបតិកុតមីចូលកាន់ភ្នោះរួចទៅពញាតពញាតនឹងក៏បានទៅកាន់ភ្នោះទាំងព្រះរាហុលក៏ទៅកាន់ភ្នោះក៏នឹកឃើញថាពួកញាតទៅអស់ព្រះរាហុលក៏បួសហើយព្រះស្វាមីក៏ប្រងបាន ជាព្រះសម្មាសម្ពុទ្ធយើងនៅធ្វើអីយើងត្រូវទៅបួសដែរក៏បានទៅបួសដែរទៅឧបនិស្ស័យមានគ្រប់គ្រាន់ជាជាតិចុងក្រោយរបស់ព្រះនាងក៏